ចឹងត្មាត់ត្រឡប់មកវិញថាអ្នកអ្នកណាជៀសផុតពីរឿងស្មុគស្មាញក្នុងជីវិតទេ មានអ្នកណាជៀសផុតទេអត់ទេទាំងយើងជាសាមញ្ញជនទាំងអាត្មាអ្នកបួសនេះក៏ stress ដែរបើមួយថ្ងៃមួយថ្ងៃផ្ញើតា message ទុកលំបាកទុកលំបាកមួយថ្ងៃមួយថ្ងៃវាចង់ឆ្លងអាត្មាដែរ ចឹងបានបើនៅក្បែរមនុស្សក៏ចាំបាច់ត្រូវប្រយ័ត្នប្រយែងដែរណាបើឧទាហរណ៍មិនមិននិយាយចឹងមិនឲ្យស្អប់មនុស្សទេណាប៉ុន្តែតលប្រយ័ត្នប្រយែងថាបើមនុស្សនឹងនៅក្បែរទៅនាំតារឿងក្តៅកាហាយអេកអូចចាក់ចុចអានេះវិញចេះមនុស្សវិញចុះហើយឯងយូរយូរទៅវាល្មិចវាឆ្លងអារឿងក្តៅកាហាយនឹងដែរអញ្ចឹងប្រយ័ត្នប្រយែង បើថាសបោមានអ្នកអញ្ចឹងនៅក្បែរញឹមញឹមឲ្យដើរចេញទៅហើយជាពិសេស friend នៅក្នុង Facebook នឹងហ្មងឧទាហរណ៍ថាបងប្អូនមាន friend 5000នាក់អញ្ចឹងណាមែនទេ maximum មានអ្នក follower ឯទៀតអ្នកណាល្បីអញ្ចឹងហើយឧទាហរណ៍ថាក្នុងចំណោម5000នាក់ហ្នឹងមានអ្នក drama 200នាក់អីចឹងហើយគិតទៅពីថតសេតណាហាថ្ងៃហ្នឹងសេតណាហាថ្ងៃហ្នឹងពី 200នាក់យើងមិនបាច់ទេ យើងដេកសែតជាមួយគ្នាហ្នឹងនឹងមែនតេណាអឺនៅសហរដ្ឋអាមេរិកគេធ្វើការស្រាវជ្រាវអ្នកដែលប្រើ social media ច្រើនពេកមានបញ្ហាប្រឈមនឹងជំងឺ stress ហើយនឹងជំងឺ depression វិបត្តិផ្លូវចិត្តអឺឧទាហរណ៍ យើងមានមិត្តភ័ក្តិយើងចិត្តស្និទ្ធមួយថ្ងៃមួយថ្ងៃគិតទៅពីសែតសែតសែតសែតដល់យើងវាល្មិចដែរសែតដែរអានឹងជា virus ឆ្លងតាម social media មួយទៀតអានឹងជាមូលហេតុមួយ ដែលនាំឲ្យយើង stress មួយទៀតម្នាក់នឹងវាជ្រុលជា accept ជា friend ទៅហើយណាប៉ិនយើងមិនសូវពេញចិត្តទេម្នាក់នឹងហើយមួយថ្ងៃមួយថ្ងៃគិតតែពីប្រហោះខ្ជូតខ្ជូតអា brand brand រហូតហើយអា មុខក៏ថតអាឡយឡយឯងហ្នឹងអាអញចេញវាដល់ហើយអាចជំងឺចំណែនហ្នឹងធ្វើឲ្យកើតអីគេ stress ដែររហូតដល់ចុងក្រោយ depression ហើយនេះមិនមែនថ្មអ្នកថាទេណា research គេអ្នកថាចឹងហ្មងចឹងបាន friend ថ្មអ្នកណា sad sad drama drama លុបចោលអស់លីមកវានាំឆ្លងដល់អាត្មាដែរញោម ប៉ុន្តែមិនមែននិយាយអញ្ចឹងដើម្បីឲ្យ discriminate ឲ្យស្អប់ឲ្យអីទេប៉ុន្តែគ្រាន់តែប្រយ័ត្នប្រយែងពីព្រោះនៅក្នុងមង្គលសូត្រព្រះអង្គឲ្យតម្លៃខ្លាំងណាស់អ្នកណាដែលនៅក្បែរយើង អ្នកនឹងមាន អតិពលខ្លាំងលើជីវិតយើងណាបើឧទាហរណ៍ថានៅជុំជាមួយអ្នកអេចអូចអ្នកផឹកអ្នកស៊ីយូយូទៅយើងវាល្មិចដែរយើងទៅដែរចុះបើយើង នៅជាមួយអ្នករស់ស៊ីអ្នក ផឹងប្រែងយើងវាល្មិចដែរយើងផឹងលូទៅដែរប៉ុន្តែបើយើងខ្លាំងយើងទាញគេមកអ្នកណាដែលចូលចិត្តនិយាយដើមគេអូកុំនិយាយច្រើនពេកអូឧទាហរណ៍ថាអញ្ចឹងណាប៉ុន្តែបើយើង ថាទាញគេមិនបានទេរៀងឆ្ងាយឆ្ងាយពីគេទៅអឺបញ្ហាយើងរាល់ថ្ងៃមានបញ្ហាមួយទៀតអាមាចង់លើកដែររឿងអឺ social media រាល់ថ្ងៃនេះ social media លួច personal time យើងច្រើនមែនតែនជឿជឿថាអញ្ចឹងហ៎យើងចំណាយពេល8ម៉ោងនៅកន្លែងការងារ3 4ម៉ោងទៀតសម្រាប់គ្រួសារមិនអញ្ចឹងមែនទេមើលកូនមើលចៅមើលប្រពន្ធដល់អាពេលទំនេរវាត្រូវវាត្រូវជាម៉ោងរបស់ពីណាម៉ោង Facebook ចាប់បដ ாய் ហើយ អញ្ចឹងបានជារាល់ថ្ងៃហ្នឹងមនុស្សចាប់ផ្ដើមកើតជំងឺ stress ច្រើនត្បិតថាមាន entertainment ច្រើនក៏ដោយ មាន Facebook មាន YouTube មានស្អីមានស្អី Instagram មានស្អីមានស្អីច្រើនក៏ដោយប៉ុន្តែយូរយូរទៅយើងកាន់តែមិនទៅ កាន់តែ stress ទៅ កាន់តែរៀងដូចស្មុកទៅហើយមូលហេតុមួយអត់មាន personal time personal reflection មានការពិចារណាការស្ដាប់ធម៌មានពេលសម្រាករងថ្ងៃដល់ពេល Facebook យូរយូរទៅយប់ឡើងមកយើងត្រាល់ត្រាល់ត្រាល់ទៅលើត្រាល់ទៅក្រោមអត់មានអីមើលនៅតែត្រាល់ទៅត្រាល់មកហ្នឹងអញ្ចឹងបានថ្មាពីប្រហែលខែមុន ទៅ ធ្វើសិក្ខាសាលានៅបាលី ទីគាត់នៅឥណ្ឌូនេស៊ីទៅឃើញអ្នក expert Google យើងស្គាល់ Google ទាំងអស់គ្នាណាហ្នឹងហើយគេមកប្រាប់យើងថាជាអកុសលនៅ គ្រប់ក្រុមហ៊ុន High Tech ទាំងអស់គេមាន expert អ្នកជំនាញគេមួយមកសិក្សាពី ចរិតរបស់មនុស្សថាតើធ្វើម៉េចដើម្បីឲ្យមនុស្សញៀនក្នុងការប្រើប្រាស់ technology របស់គេ ស្អីគេដែលធ្វើឲ្យមនុស្សចេះតែចង់ទៅមើល technology របស់គេស្អីគេស្អីគេដឹងហ្នឹង notification តឹងឯងទៅសេបាន2 3បន្ទាត់តឹងទី2បន្ទាត់តឹង2 3បន្ទាត់តឹងហើយយូរយូរទៅវាមិនទៅវាយើងនៅក្រោមការបង្គាប់បញ្ជារបស់អីគេ technology វិញហើយ ចឹងបានត្រឡប់ពីបាលីវិញថ្មបិទ notification ស្ទើរតែទាំងអស់នៅសល់តែទូរស័ព្ទនៅសល់តែ message ទេហើយនឹង app មួយទេក្រៅពីនឹងខ្ញុំជាអ្នកចង់ទៅមើលអ្នកមិនមែនអ្នកជាអ្នកបញ្ជាខ្ញុំឲ្យឲ្យទៅមើលទេតន់តន់ទេតន់ទេណាទាំងអស់គ្នាតន់ទេយូរយូរទៅយើងលិត technology control us ឲ្យ technology នឹងជាអ្នកមកបញ្ជាខួរក្បាលយើងហ្មងថាឲ្យតែលឺតើងអាណាអាណាខមមិនអញអាណា like អញអញបានមិន like ហើយហ៎មានក្រាស់ណា like អញអត់ឧទាហរណ៍ចឹងហើយហើយនឹងគ្រោះថ្នាក់មែនតែនចឹងបានលីមីតខ្លួនឯងជាមួយនឹង technology សម្រួលអារម្មណ៍យើងវិញ មានពីណាតវ៉ាអត់មានពីណាតវ៉ាបើនិយាយពីផ្លូវចិត្តយើងមិនចាំបាច់ខ្សែជីវិត20 30ឆ្នាំដូរឯងរងថ្ងៃដូរគ្រប់ម៉ោងគ្រប់ពេលហ្មងមែនទេជឿចឹងហ៎ហ្នឹងហើយអឺពេលគេអួត iPhone ចង់ទិញ iPhone អ្នកណាមកអួត Samsung ចង់ទិញ Samsung វិញ ទៅជួបអ្នកនេះស្អាតចង់ស្រឡាញ់អ្នកនេះមកឃើញអ្នកនេះស្អាតចង់តាមអ្នកនេះវិញមិនអញ្ចឹងមែនទេហ្នឹងហើយអញ្ចឹងចិត្តហ្នឹងវាវាផ្លាស់ប្ដូរវាប្រែប្រែប្រួលអឺប្រគេនភេសជ្ជៈប្រគេនហើយមិនចឹងអត់ទាន់ចាអានេះនេះប្រគេនហ្នឹងហើយបាទសាធុអញ្ចឹងអរគុណច្រើនអញ្ចឹងអញ្ចឹងបងប្អូនចាំក្នុងជីវិតយើងនឹងមាន យើងមាន3រឿងដែលដែលប៉ះពាល់មានឥទ្ធិពលលើជីវិតយើងខ្លាំងហើយយើងត្រូវប្រយ័ត្នប្រយែងទី1អ្វីដែលយើងយកមកទុកក្នុងខួរក្បាលយើងជារឿងអតីតក្តីជារឿងដែលមិនទាន់កើតឡើងក្តីជារឿងអ្នកដតីក្តីជារឿងរបស់យើងក្តីជារឿងអ្វីដែលយើងមើល Facebook រាល់ថ្ងៃជេរបចោកាត់ គ្នានឹងក្តីអ្វីដែលយើងយកមកទុកក្នុងខួរក្បាលយើង មានឥទ្ធិពលខ្លាំងលើ ខួរក្បាលយើងឧបមាបើឧទាហរណ៍ថា flash នឹងមានមេរោគហើយយើងយកមកដោតចូលក្នុងកុំព្យូទ័រយើងកុំព្យូទ័រយើងវាមិនហិចទេវាឆ្លងរោគដែរយ៉ាងណាបើមួយថ្ងៃមួយថ្ងៃយើងមើលតែរឿងមួម៉ៅក្តៅក្រហាយជេរបន្តិច អានេះវាចេះមនុស្សវាចុះហើយដើរមើលភ្នែកនឹងមើលតាគេទេអត់មើលអីគេអត់មើលអីគេអត់មើលខ្លួនឯងទេហើយបើមួយថ្ងៃមួយថ្ងៃយើងដើរប្រមូលរឿងក្តៅកាហាយយូរយូរទៅខួរក្បាលយើងคลายជាអីគេคลายជាធុងសម្រាប់អញ្ចឹងយើងអត់អាចមាន សមត្ថភាព100%គ្រប់គ្រងរឿងខាងក្រៅបានទេមែនទេគិតអញ្ចឹងហ៎ឧទាហរណ៍ថាយើងបើកទៅចំអាលូទឹកស្អុយយើងទៅ ខាត់វាបានហ៎ អត់បានទេប៉ុន្តែរឿងខ្លះយើងអាចជ្រើសរើសបានឧទាហរណ៍ថា page ដែលយើង like នៅក្នុង Facebook friend ដែលយើង accept នៅក្នុង Facebook មនុស្សដែលយើង associate ធ្វើការជិតស្និទ្ធជាមួយ ហើយមនុស្សនឹងអារម្មណ៍ទាំងអស់ហ្នឹងអ្វីដែលយើងមើលឃើញតាមផ្លូវភ្នែកផ្លូវត្រចៀកហើយអ្វីដែលយើងយកមកសារកសែតគេងពេលយប់ពេលយប់ ពេលយប់បិទភ្នែកបិទភ្លើងអស់អាលីងអត់ឮសំឡេងអីប៉ុន្តែខួរក្បាលវានៅមិនទៅវានៅវិលទៅវិលមកដូចគូតាពីអៀងអញ្ចឹងស្អប់ឃើញគូតាពីអៀងហ៎ពេលពេលថ្ងៃវាស៊ីដល់ពេលយប់វាមិនវិញទៅវាក្រើលចេញមកវិញហើយវាតាពីឡើងវិញយ៉ាងណាចិត្តរបស់យើងក៏អញ្ចឹងដែរអញ្ចឹងប្រយ័ត្នប្រយែងមែនតែនអ្វីដែលយើងយកមកទុកក្នុងខួរក្បាលយើង រឿងដែលកន្លងហួសទៅហើយមិនទៅខ្មោចងាប់ហើយគេយកទៅណាងាប់ហើយគេយកទៅកប់ហើយដូចគេគេគាស់យកមកហិតអត់អត់ទេហើយយើងឧស្សាហ៍គាស់ខ្មោចនឹងមកហិតទេអ្នកខ្លះទៅឧទាហរណ៍ថាគេស្ដីឲ្យយើងពី3ម៉ាត់ទេថ្ងៃហ្នឹងដល់ពេលហើយយើងមកដេកមិនសមសោះមិនត្រូវសោះវាមិនគួរនិយាយអញ្ចឹងជាមួយអញសោះខូចចិត្តអស់ហ្មង មួយថ្ងៃគេស្ដីឲ្យយើងប៉ុន្មាន3នាទីចាមែនណាបើបើឧទាហរណ៍ប្រៀបធៀបឧបមា ដូចថាគេយកកបិតមកចាក់យើងមកកបិតទេប៉ិនដល់ពេលអាលួតបាត់ដេនេះខូចបញ្ខុសបច្ចេកទេសសំទោសលឺវិញលឺវិញណា អានោះលឺជាងអានោះលឺជាងអេអូលឺវិញលឺវិញអូវាប៉ះក្រមឧបមាដូចថាគេស្ដីឲ្យយើងមកផ្លែទៅពុនយើងដេកកើតទុកជុំកម្មមួយអាទិត្យមិនទាន់បាត់មកមែនទេឧបមាដូចថាគេយកកបិតមកចាក់យើងមកកបិតទេប៉ិនដល់ពេលយើងមិនទៅដកកបិតដកចាក់ដកចាក់ដកចាក់ ប៉ុន្តែអ្នកណាដែលធ្វើបាបខ្លួនឯងជាងគេអ្នកណាគេខ្លួនឯងខ្លួនឯងដែលល្ងងអត់ចេះគិតអត់ចេះគិតថាម៉េចទៅគិតថាម៉េចឲ្យត្រូវឥឡូវឥឡូវមើលគិតគិតថាម៉េចឲ្យត្រូវមើលណាមីក្រូមិញមួយទៀតឲ្យគាត់ឆ្លើយមើលឥឡូវគិតធ្វើម៉េចថាមិញគិត negative ទៅវាកើតទុកឥឡូវគិតធ្វើម៉េចឲ្យ positive នឹងគិតធ្វើម៉េចទៅ អូម្យ៉ាងដែរចុះម្នាក់នឹងអត់ស្រឡាញ់ទេស្ដីចង់ឲ្យយើងឈឺចាប់ហ្មងគិតថាម៉េចវិញឥឡូវគិតថាម៉េចវិញតោអូអញ្ចឹងស្ដាប់ហើយបោះចោលណាហ្នឹងហើយអូទេឡៃជូនគាត់មួយយល់អីចឹងយល់អីបានបេក្ខជនទៅវត្តមួយហ្នឹងបាទ អញ្ចឹងអឺបើយើងបើយើង គិតឲ្យត្រូវថាវាអាចជារឿងកំហុសរបស់យើងមែនអើសំហ្នឹងសំគេស្ដីឲ្យហើយវាអាចថាអូមនុស្សនឹងល្ងងអត់ដឹងអញអត់បានធ្វើអញ្ចឹងសោះសួរតែយើងមាន យើង មានអាក្រក់ដោយសារពាក្យសម្ដីគេអាក្រក់ឯងយើងល្អប៉ុន្តែគេថាអាក្រក់យើងអាក្រក់តាមមាត់គេអត់អត់បងអូអាណិតគេ គ្នាអត់ដឹងអើយគួរឲ្យអាណិតណា យើងត្រេកអរជាមួយមនុស្សដែលធ្វើល្អយើងសប្បាយចិត្តជាមួយមនុស្សដែលចេះកែកំហុសហើយយើងគួរឲ្យអាណិតមនុស្សដែលធ្វើខុសហើយប្រកាន់តែខ្លួនឯងត្រូវអានឹងគួរឲ្យអាណិតមែនតែនហ្មងវាអោម្ចាស់ថ្លៃហើយអីគោល្ងងដល់ថ្នាក់នឹងវាតែជាចេះវិញណា នឹងដូចទៅមិនរួចទេមើលមុខស្ងល់ស្ងាត់ប៉ិនប៉ិនចង់និយាយថារឿងរឿងចប់ហ្នឹងមែនទេ3នាទីចប់នៅគេស្ដីឲ្យគេឌឺដងចប់នៅចប់ហើយអញ្ចឹង let it go មែនទេធ្លាប់មើលតុក្កតាស្អីគេ Frozen ណែធ្លាប់មើលហ៎ធ្លាប់មើលហ៎ហ្នឹងហើយបើថាបំភ្លេចបានទេអាមួយបត់ហ្នឹង let it go ហ្នឹងដែរ ញោមអត់ដឹងឯងមើលទៅញោមស្រីអត់ដឹងឯងតើក្មេងៗបានគេដឹងហ្នឹងហើយអឺអឺមួយទៀតដែលអាត្មាចង់លើកមកហ្នឹងចង់និយាយថាមនុស្សយើងហ្នឹងវាចូលចិត្តចាំរឿងដែលមិនសូវមិនសូវល្អ មួយថ្ងៃ24ម៉ោងធ្វើល្អបាន23ម៉ោងមានពេលណាមួយនោះខុសប្រហែលជា3 4 5នាទីប៉ុន្តែពេលយើងរំលឹករំលឹកអាណារំលឹកអាខុសនឹងឯងវាភ្លេចរំលឹកអា អាល្អអញ្ចឹងបានស្មាតែតែប្រៀបធៀបថាចិត្តនឹងតលឆ្លាតបើយើង ដាក់ព្រេកង់វិទ្យុហ្នឹង ដើម្បីឲ្យនៅស្រុកស្រែចំការស្ដាប់វិទ្យុយើងបានឮច្បាស់ល្អតលប្រេកង់យើងវាមិនអីស្គាល់ស្គាល់ប្រេកង់ហ្នឹងទាំងអស់គ្នា frequency frequency តលដាក់ឲ្យវាមិនអីវាខ្ពស់ទៅបានទៅដល់ណាក៏គេបើកទៅឮដែរយ៉ាងណាខួរក្បាលយើងនឹងតលតែយើងបកកែបើក frequency អំពើល្អហ្នឹងឲ្យ បានខ្ពស់នឹកដល់អូអញធ្លាប់ជួយបងអូអញធ្លាប់ជួយប្អូនអូអញធ្លាប់ជួយម៉ែអូអញធ្លាប់ប្រឹងរៀនបានជោគជ័យអូអញធ្លាប់ធ្វើនេះល្អធ្វើនោះល្អអា frequency អំពើល្អហ្នឹងឲ្យវាខ្ពស់នៅក្នុងខួរក្បាលបើមិនចឹងទេអកុសលមួម៉ៅក្តៅក្រហាយវាលុបហ្មងយើងធ្លាប់បើកវិទ្យុហើយវាវាលុបគ្នាធ្លាប់ទេធ្លាប់ទេផាលេងបើកវិទ្យុហើយមិនដឹងទេ កាប់ពីនៅក្មេងៗអីបើកទៅវាលុបមែនទេហ្នឹងហើយអញ្ចឹងអឺរឿងអកុសលអ្នកណាមានជីវិត smooth រហូតអត់មានដែលមានរឿងសោះមានទេអត់ទេដំណើរជីវិតដូចជាយើងធ្វើដំណើរមកហ្វាហ្នឹងមុននឹងមកដល់ហ្វាហ្នឹងផ្លូវវាមិនចេះក្លិកក្លុកក្លាក់យ៉ាងណាជីវិតយើងវាមិនចេះវាមិនចេះ វា up and and down អញ្ចឹងរៀនទទួលស្គាល់ការការពិតបើមានរឿងល្អក៏តទទួលបើមានរឿងមិនល្អមិនទៅក៏មិនទៅមើលក៏មិនទៅក៏បោះចោលមិនបានទៅពាក់លុយគេសងផងមិនបោះចោលក៏ត្រូវតែប្រប្រជុំហើយដោះស្រាយហើយ ហើយកុំឲ្យអ្នកខ្លះទៀតចូលចិត្តនាំខ្មោចអនាគតមកលងខ្លួនឯងពេលបច្ចុប្បន្នឧទាហរណ៍តាតិចតិចអានឹងខ្ចីលុយអញសងទៅតិចសង្សារអញមានអ្នកថ្មីទៅឧទាហរណ៍អញ្ចឹងណាបើទៅវត្តវិញខែភ្ជុំបិណ្ឌតិចបាត់ស្បែកជើងទៅចូលមកបាត់មែន រឿងហ្នឹងកើត នៅរឿងហ្នឹងកើតនៅនៅឯងហើយមនុស្សយើងហ្នឹងចូលចិត្តកើតទុកទុកជាមុន pre suffer មិន prefect ទេណា pre suffer មានន័យថាដោយដោយថ្មាចឹងលើកឧទាហរណ៍ជាក់ស្ដែងពីមុនចូលភាសាហ្នឹងគេមុនថ្មាទៅអូស្ត្រាលីថ្មាភាសាលើកមកហើយអញញ៉ាំមិនដឹងទៅជួបទូតគេមិនដឹងគេសួរស្អីខ្លះទេអញអើយអញ មួយថ្ងៃមួយយប់ពីរអាទិត្យយប់ឡើងរើរੂរើរੂរើបានមើលឯកសារវាគ្រប់គ្របឡើងខ្ទេចអស់ហើយក្នុងបន្ទប់ហ្នឹងសុំរើរੂរើរੂដល់ទៅពេលទៅជួបគេមិនអីគេសួរអឺអឺតិចគុណពនាមអីហើយមុនទៅមួយថ្ងៃប៉ុណ្ណឹងបានហើយជាប់ទេទៅវិញហើយឯងកើតទុកអស់ពីអាទិត្យ ញ្ចឹងបានយើងពេលខ្លះយើងដេកបង្កើតទុកនឹងហ្មងរឿងនឹងអត់ទាន់មកទេប៉ុន្តែភ័យទុកជាមុនហ្មងធ្លាប់ទេធ្លាប់ចឹងទេធ្លាប់ហើយអញ្ចឹងយើងធ្វើម៉េចដើម្បីដោះស្រាយអភ័យទុកជាមុននឹងបានធ្វើម៉េចទៅអឺបងប្អូនណាជួយនិយាយអាត្មាបន្តិចតាមើលធ្វើម៉េចទៅក្លាហានដូចបង បងឬក៏ប្អូនស្រីនេះខ្លាហាននេះមើលមើលសាក់លបងអូណូណូណូណូអេអាត្មាដូចធ្លាប់ជួបនៅឯណានៅឯពេញនេះឯអ្នកពេញហ្នឹងហ៎ហ្នឹងឯងធ្វើម៉េចទៅមើល ធ្វើនេះថ្ងៃស្អែកចង់បាននេះចង់បាននេះប៉ុន្តែសួរថាយើងអាច100%ដឹងថាស្អែកកើតរឿងអីកើតឡើងមានរឿងអីកើតឡើងហើយយើងដឹងហ៎អត់ដឹងជួនកាល planning perfect ប៉ុន្តែពេលលទ្ធផលមកវិញមិនវិញទៅខ្សួយចឹងទៅចឹងចឹងសួរថាយើងយើងយើងកើតទុកជាមួយនឹងអាលទ្ធផលហ្នឹងយើងបានអីមកវិញហ៎ យើងត្រូវធ្វើម៉េចវិញអីចឹងចឹងបើរឿងល្អក៏យើងព្រមទទួលបើស្អែកឡើងជួបរឿងអីអាធ្វើម៉េចមានអាចង់ឲ្យបានអាក្រក់មែនទេអើបើវាបានប៉ុណ្ណឹងហ៎អឺចឹងចឹងប៉ុណ្ណឹងហ៎ចឹងអញ្ចឹងមកបញ្ចប់បញ្ចប់សំណួរថាជីវិតយើងមានកត្តា3ដែលរងអតិពលខ្លាំងចាំទាំងអស់គ្នាណាទី1ស្អីគេមិញទី1ស្អីគេអ្វីដែលយើងយកមកទុកក្នុង ខួរក្បាលនៅក្នុងធម៌លោកហៅអារម្មណបច្ច័យទី2ការអន្សំអឺ habit ឬក៏យើងហៅថាឧបនិស្ស័យអន្សំអន់ចិត្តអន្សំឆេវឆាវអន្សំចំណែនគេអន្សំអេកអូចអូអានឹងទៅមកជីវិតនឹងគឺដួលហ្មងអត់បាន ចម្រុងចម្រើនអីទេឲ្យតែហ៊ានសំអារឿងខុសខុសខុសខុសខុសខុសហ្នឹង ប៉ុន្តែបើផ្ទុយទៅវិញមិនសមជួយគេមិនសមចិត្តល្អប៉ុន្តែកុំប្រយ័ត្នចិត្តល្អពេកគេចាញ់បោកគេហ្នឹងហាក់មិនសមប្រឹងប្រែងមិនសមតស៊ូមិនសមមានក្តី សង្ឃឹមក្នុងជីវិត អាការសំសំនឹងមានអតិពលខ្លាំងមកលើយើង អានឹងគេហៅថាកម្មបច្ចុប្បន្នចឹងជីវិតរបស់យើង ជាលទ្ធផលនៃកម្មបច្ចុប្បន្ននិងបូកជាមួយនឹងកម្មអីគេកម្មពីអតីតមក ដែលទី3កត្តាដែលរងអតិពលលើជីវិតយើងដែរកម្មអន្សំមកពីមុនមកកើតក្នុងផ្ទៃម៉ែតែមួយមួយឡើងធ្វើអុកញ៉ាមួយទៀតអន្ត្រាអន្ត្រាទៅមុខមរួយជួនកាត់ Twin បងប្អូនអីគេបងប្អូនកូនភ្លោះសួរតាវាសនាពីរអ្នកនឹងដូចគ្នាហ៎អត់ទេរៀនសាលាតែមួយគ្រូតែមួយថ្នាក់តែមួយប៉ិនជោគវាសនាផ្សេងគ្នាដោយសារអីដោយសារអី ការសន្សំកម្មហ្នឹងវាផ្សេងគ្នាអញ្ចឹងស្រាប់អាមានកតាប្រហែលមិញដែលរងឥទ្ធិពលខ្លាំងលើជីវិតសាសអីមើលមួយអីគេអារម្មណ៍អ្វីដែលយើងយកចូលក្នុងខួរក្បាលទី2សន្សំឬក៏ឧបនិស្ស័យដល់ទី3ស្អីគេកម្មហ្នឹងណាអនុមោទនីញោមញោមអញ្ជើញមកសំណួរទៀតយើងធានធ្វើសមាធិបន្តិច vừa lấy vừa lên nó vừa lên vừa lấy vừa lấy à đây vừa lấy <laughs> vừa lấy vừa lấy vừa lấy mà vừa và ở đây ở à, đây mà mà phải vừa lấy vừa lên được rồi được rồi ờ ឥឡូវថ្មឧបមា យើងដើរទៅក្នុងសួនបើយើងចង់ទៅលេងនៅនៅនៅសុយសៀមរាបហ្នឹងកន្លែងណា ដែលមានផ្កាសួនពណ៌ច្រើនមានទេមានទេមានសួនធម្មជាតិពិតមានផ្កាមានអីពណ៌ផ្សេងអញ្ចឹងណាត្រោងភ្នំភ្នំក្រោមអាហ្នឹងដូចមានផ្កាណាហ៎មានសួនណាអូហ្នឹងហើយអេកូទេសចរ ហើយឧទាហរណ៍ថាបើសួនហ្នឹងមានផ្កាតាមមួយប្រភេទហើយពណ៌ដូចគ្នាទៀតសួនហ្នឹងស្អាតទេអត់ធ្វើស្អាតប៉ិនស្អាតតលសួនហ្នឹងវាមិនអីវាចម្រុះពណ៌យ៉ាងណាយើងរៀនពន្យល់ខ្លួនឯងមួយថាមនុស្សក្នុងលោកនេះ7កោតអ្នកមានចរិតលក្ខណៈខុសគ្នាទាំង7កោតអ្នកវាសនាខុសគ្នាទាំង7កោតអ្នក ផ្នត់គំនិតខុសគ្នាទាំង7កោតនេះអត់អាចដូចគ្នាបានទេអញ្ចឹងផ្ទុយពីការមួម៉ៅក្តៅកាហាយជាមួយនឹងមនុស្សទៅជានឹកឃើញតែអោណោមនុស្សលោកអញ្ចឹងណាបោកទាំងមនុស្សប្រសក់ផងមិនមែនមនុស្សលោកមួយមុខទេកុំដាក់តាកុំដាក់ទោសតាលោកពេក តិចតិចញោមញោមមនុស្សនេះអាត្មានិយមណាស់អាត្មាតាមិនមែនតែអាត្មានិយមទេញោមនិយមដែរហ្នឹងប៉ុន្តែហើយហើយមួយទៀតអាត្មាចង់ជូនជាដូចថាជាមេរៀនរបស់ពុទ្ធផងដែរលោកថាយើងធ្វើការជាមួយគ្នាក្តីជាបង ជាប្អូនជាមិត្តជាភ័ក្រគ្នាក្តីអ្នកខ្លះ ប្រាប់យើងប្រាប់ពាក្យសម្ដីល្អប្រាប់ត្រង់អានឹងងាយនឹងទទួលយកបានដែរប៉ុន្តែមនុស្សភាគខ្លះពេលដែលយើងខុសហើយមិនអើលាំងយកបណ្ដោយ ហើយអានឹង ប្រាប់ខ្លួនឯងឲ្យហើយ ថាក្នុងលោកនឹងមានមនុស្សអញ្ចឹងបានទេបងអង្គនេះបានទេប្រពន្ធលោកប្រាប់ចឹងហ្មងថា អ្នកមិនអាចសង្ឃឹមថាគេនឹងនិយាយល្អដាក់អ្នកជារៀងរហូតបានទេ មនុស្សមានពេលអ្នកខ្លះនិយាយល្អដាក់អ្នកពេលខ្លះគេនិយាយអាក្រក់ដាក់អ្នកជារឿងធម្មតាត្រូវតែហ៊ានទទួលរែកទាំងសងខាងចឹងហ្មងអាហ្នឹងមេរៀនមួយ មួយទៀតដែលញោមសួរមានមនុស្សចឹងអត់មនុស្សនិយាយមុខល្អក្រោយអាក្រក់ចឹងមានទេមានច្រើននៃតិចមែនទេច្រើនមនុស្សមុខប៉ុន្មានហ្នឹងមកពីអឺ តើតើយើងរៀងប្រយ័ត្នប្រយែងដែរណាអឺចឹងបានការសែកគប់មនុស្សហ្នឹងយើងជួបមួយផ្លែតយើងអាចដឹងថាមនុស្សហ្នឹងល្អឬមិនល្អហ៎អត់ទេតលល្មិចបានដឹងយូរបន្តិចបានដឹងយូរបន្តិចទៅបោកយើងបានម្ដងដឹងបណ្ដោយមានណាមានណាតលបោកបានដឹងថាអូខូចបាត់បានអស់លុយបាត់ហើយអញ្ចឹងប្រយ័ត្នប្រយែងអញ្ចឹងបានប្រពុតលោកឲ្យយើង មានមេត្តាផងមានអីគេផងកមានមានបញ្ញាបញ្ញាស្មាលើកមករឿងចាស់តបោះមួយឃើញពស់មួយឈឺអូអាណិតដល់ហើយពស់គួរឲ្យស្រឡាញ់ណាពណ៌អាលងស្អាតចឹងហើយហើយយកពស់ហ្នឹងមកមើលថែតបោះផ្សេងផ្សេងទៀតណែណែណែប្រយ័ត្នណាពស់វាមិនមែនសត្វ ជាសត្វអកតញ្ញូវាមិនចេះដឹងគុណទេណាយ៉ាងនេះចិត្តងាប់ទៅអត់ទេខ្ញុំមាននិស័យមួយពោះនឹងដល់ហើយស្រឡាញ់ដូចកូនអញ្ចឹងយកមកមើលថែមើលថែថ្ងៃមួយតបោះហ្នឹងគាត់ត្រូវទៅបេះផ្លែឈើ3ថ្ងៃអញ្ចឹងគាត់ស្រឡាញ់ពេកគាត់ដាក់ពោះហ្នឹងនៅក្នុងអំពងអស័យញុកមាត់អំពងអស័យហ្នឹងជាប់ទៅខ្លាចពោះហ្នឹងរត់អញ្ចឹងណា ទៅ3ថ្ងៃត្រឡប់មកវិញមកយើងអូយនឹកកូនអញណាកូនអញមិនហើយនំគឺដកឆ្នុកពីពួងអស័យពឹបមកយើងអាពស់នោះអញខឹងមួម៉ៅអញអត់បាយ3ថ្ងៃចឹកប៉ាប់ស្លាប់ទៅណាតាបោះនឹងមានករណាអាណិតប៉ុន្តែខ្វះអីគេ ខ្វះបញ្ញា ចឹងការសែបគប់មនុស្សការជួយមនុស្សនឹងត្រូវប្រយ័ត្នប្រយែងចឹងដែរមិនឲ្យស្អប់ទេប៉ុន្តែប្រយ័ត្នខ្លួនខ្លាចមានគ្រោះថ្នាក់ដោយការសែបគប់នឹងវិញចឹងតែបានទេណាអនុមោទនីមកឥឡូវយើងមានពេលសម្រាប់